កាពីវីដេអូមុនអ្នកទាំងអស់គ្នាបានឃើញខ្ញុំ surprise ដេវរ៉ាជាមួយនឹងជារូបផ្កាយអញ្ចឹងនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរូបរាងរបស់រូបផ្កាយហ្នឹងហើយខ្ញុំធ្វើវាដោយរបៀបណាតោះទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាអូខេជីបំបំបំជំរាបសួរក៏ដូចជាសួស្តីដល់អ្នកគ្នាខ្ញុំមកលេងសកលមកកាន់វីដេអូថ្មី Yes អ្នកទាំងអស់គ្នាអ្នកនរគ្នាបានមើលចំណងជើងវីដេអូថ្ងៃហ្នឹងហើយឯងថាចំណងជើងថ្ងៃហ្នឹងគឺធ្វើមិនបានឲ្យសងសាខ្លួនឯងសុខចិត្តទិញម្ហូបឲ្យញ៉ាំឲ្យច្រើនណាអូហើយមួយទៀត មើលរឿង K drama មួយអូនមកអូហើយមួយទៀត surprise អូនមកណែអូខេកាលពីសប្តាហ៍មុនអ្នកនរគ្នាបានឃើញវីដេអូរបស់ខ្ញុំជាមួយនឹង Debra ដែលខ្ញុំ surprise Debra 3 year anniversary ហ្នឹងហើយដល់ពេលទៅយើងឃើញថា មានអ្នកចាប់អារម្មណ៍ជាមួយនឹងផ្កាយនឹងច្រើនមែនតើហើយខ្ញុំក៏អត់បានបង្ហាញពីរូបរាងថាតើអាសុំផ្កាយនឹងរូបភាពផ្កាយនឹងយ៉ាងណាដែរប៉ុន្តែក្នុងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាតើផ្កាយនឹងរូបរាងមិនហើយមិនហើយក៏ដូចជារបៀបធ្វើផ្កាយនឹងដែរប៉ុន្តែឥឡូវកុំឲ្យខាត់ពីយូរខ្ញុំទៅយកផ្កាយនឹងយកមកបង្ហាញអ្នកនរគ្នាសិនអូខេតោះឥឡូវយើងទៅយកសិនអូខេអ្នកនរគ្នាអញ្ចឹងខ្ញុំបានយកផ្កាយនឹងមកហើយហើយ ចឹងឥឡូវខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាមើលថាតារូបផ្កាយហ្នឹងវាមានលក្ខណៈយ៉ាងណាខ្លះចាំមើលនៅលើនេះគឺជារូបផ្កាយដែលនៅលើមេឃចឹងទៅហើយបន្ទាប់មកគឺខ្ញុំបាទអ្នកសរសេរថា Star above Mekong River Royal Palace Cambodia នៅថ្ងៃ13ខែ4ឆ្នាំ2018នៅម៉ោង6:32នាទីអានេះកអតនេនៃកាយនៅលើមេឃនៅពេលហ្នឹងអីចឹងទៅហើយអានេះខ្ញុំសរសេរថា The night we fell without parachute បានន័យថា we fell for each other we fell for each other without parachute ត្រូវទេប្រាអឺគេហ្នឹងហើយអញ្ចឹងបានន័យថាយើង fell in love ណាទាំងអស់គ្នា យើង fell in love fell in love fell in love without parachute ហ្នឹងហើយហើយបន្តមកទៀតខ្ញុំសរសេរថា we were on our first boat trip falling in love with each other happy third anniversary ព្រោះតែ start the anniversary បានថា year មិនបាច់ចាំដាក់ year ទៀតក៏បានដែរត្រូវទេ bra Yes ហ្នឹងហើយខ្ញុំឥឡូវអង់គ្លេសខ្ញុំឆ្លាតម្យ៉ាងដែរចាដោយសារតែថ្ងៃមុនយើងអត់បានសួរសម្ភាសទៅដេប្រាថាតើគាត់មានអារម្មណ៍យ៉ាងណាជាមួយនឹងរូបកាយហ្នឹងគាត់យើងថាគាត់រំភើបចឹងឥឡូវយើងទៅសួរគាត់ទាំងអស់គ្នាថា មានអារម្មណ៍មិនដែរពេលដែលបងធ្វើអាកាយនឹងឲ្យមិនបានរំភើបវា special មិនដែរអាចជួយបង្ហាញតិចបានចាថា cute cute ថនថាគាត់ចំណាយពេលវេលាមកហោផ្កាយផ្គុំជាមួយគ្នាហើយទៅ វាមានន័យថ្ងៃហ្នឹងថ្ងៃ13ខែ4ហ្នឹងអញ្ចឹងទៅ like it's just really touching ហើយចង់យំថ្ងៃហ្នឹងចង់យំមែនអត់ អូយំយំយំតែយំអត់ចេញអូខេមកយំចេញអាចតែអូនសុបាយចិត្តទៅបានយេអូខេអញ្ចឹងអ្នកនរគ្នាខ្ញុំឃើញនៅក្នុង comment ច្រើនមែនតើដែលគាត់សួរខ្ញុំថាតើខ្ញុំធ្វើអាប់កាយហ្នឹងរបៀបណាធ្វើមិនទៅ ដឹងថាកន្លែងណាមានលក់អត់កាយហ្នឹងគឺនៅស្រុកខ្មែរខ្ញុំអត់តន់ឃើញណាគេមានធ្វើមានលក់អីទេបើបើតាមអបិសោតខ្ញុំខ្ញុំអត់ដឹងណាតែគ្រាន់ថាបើខ្ញុំគឺខ្ញុំរកអត់តន់ឃើញមានណាគេនេះហើយផ្កាយហ្នឹងគឺខ្ញុំទិញពីអ៊ីនធឺណិតមកអត់បានន័យថាយើងបញ្ចូលតម្លៃថ្ងៃ ខែឆ្នាំអីចឹងទៅវា load ជារូបឲ្យយើងហើយយើងអាច customize អក្សរនៅខាងក្រោមហ្នឹងបានតែដោយសារតែខ្ញុំអត់ចូលចិត្ត customize តែគេ customize ឲ្យខ្ញុំស្រាប់ខ្ញុំក៏យកមកអត់យករូបកែហ្នឹងខ្ញុំមក customize ខ្លួនឯងទៀតអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀបថាធ្វើល្មិចដើម្បីបានរូបកាយហ្នឹងមកទិញរូបកាយហ្នឹងដល់របៀបណាតោះទៅជាមួយខ្ញុំទាំងអស់គ្នា yes អញ្ចឹងយើងចូលទៅ Google យើងបាច់ពាក្យ The Night Sky មក ឬក៏ចូលទៅ website នៃ thenightsky.com ក៏បានដែរបន្ទាប់មកគឺយើងយកប៊ូតុង create your night sky អញ្ចឹងពេលដែលយើងចូលមកហើយ គេនឹងឲ្យហោះពណ៌ហោះ theme នៅពណ៌ដែលយើងចង់បង្កើតរូបឥឡូវយើងយកពណ៌ខ្មៅនឹងបដ ாய் ទៅអូខេហើយនេះយើងអាច select មើលនេះអាចឆ្នោតឆ្នោតកាយឆ្នោតឆ្នោត create ក៏ដូចជា moon មកន័យថាបើសិនជាថ្ងៃហ្នឹងមាន moon នៅក្នុងហ្នឹងយើងបើកទៅឃើញ moon ហើយតែបើសិនជាថ្ងៃហ្នឹងអត់មាន moon ទេ យើងបើកទៅក៏អត់ឃើញ moon ដែរហើយបន្ទាប់មកយើង select location អញ្ចឹងឧទាហរណ៍ខ្ញុំដាក់ Royal Palace នេះគឺ Royal Palace Cambodia តោះមកយើងដាក់ថ្ងៃដែលយើងចង់ដាក់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ដាក់ថ្ងៃដែល anniversary របស់អ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចូលក្នុងទៅឬក៏ថ្ងៃដែលអ្នកទាំងអស់គ្នាគិតថាពិសេស ចង់បានផ្កាយនឹងលើមេឃគ្រូផ្កាយនឹងថ្ងៃណាខែណាឆ្នាំណាម៉ោងប៉ុន្មានគឺអាចបញ្ចូលបាននៅក្នុងដូចគ្នាហើយបន្ទាប់មកយើងអាចដាក់ text ទៅលើផ្ទាំងរបស់យើងបានហើយបងប្អូនគ្នាយើងអាចវាយហ្នឹងទៅ happy wave អីហ្នឹងទៅវានឹង load មកលើហ្នឹងឲ្យយើងហើយហើយវាអាចឲ្យយើងវាយបាន8ជួរនេះបងប្អូនគ្នាឥឡូវយើងចូលមក advanced option អញ្ចឹងអាខាងក្រោមនេះបងប្អូនគ្នាឃើញនៅខាងក្រោមនេះហ្នឹងអ្នកបងប្អូនគ្នាអាច change បានអញ្ចឹងណាអឺដូចខ្ញុំខ្ញុំកន្លែងខ្ញុំដាក់ថា surprise price that អញ្ចឹងទៅ Bora អញ្ចឹងទៅអអានេះ location អឺទីតាំងដែលយើងតាក់ទងជាមួយកាយនឹងអញ្ចឹងធម្មតាយើងហៅ location នៅលើនេះវាអាចនឹង load auto ឲ្យយើងនៅខាងក្រោមនេះហើយហើយនេះអឺអា coordinate ដែលយើងបញ្ចូលនឹងអញ្ចឹងវានឹង load នៅក្រោមនេះហើយដល់ពេលបន្ទាប់មកបើសិនអ្នកនរគ្នាចង់បាន specific time ទៀតអ្នកនរគ្នាបើកកន្លែងនេះមក ហើយអ្នកនរគ្នាបញ្ចូលម៉ោងអ្នកនរគ្នាចង់បញ្ចូលមកអញ្ចឹងថ្ងៃហ្នឹងម៉ោង4 PM ទៅរូបផ្កាយនេះវានឹងដូរឲ្យយើងអាច continue មកតមកទៀតយើងចង់បានជារូបរាងអី portrait បញ្ឈរ square 4ជ្រុងឬក៏ landscape landscape ផ្ដេកអីចឹងទៅតើអានេះគឺវាមានតម្លៃរបស់វាផ្សេងផ្សេងដែលវា print មកឲ្យអ្នកទាំងគ្នាចឹង print ស្រាប់អានេះវាគ្រាន់តែ print ឲ្យយើងស្រាប់ទេ អានេះគឺ print ហើយដាក់ canvas ឲ្យយើង print ពីលើផ្ទាំង canvas ហើយបន្ទាប់មកទៀតអានេះគឺដាក់ frame បានន័យថាគេដាក់សុំឲ្យយើងដូចគ្នាអញ្ចឹងណាពេលដែលយើងដាក់សុំដាក់អីវាតម្លៃទៅតាមលើទៅតាមនឹងអញ្ចឹងទៅប៉ុន្តែដោយសារតែខ្ញុំត្រូវការបញ្ញាប់ហើយខ្ញុំអត់អាចចាំអាពេលដែលគេ shipping មកនឹងមកតែគេ ship មកដល់ស្រុកយើងវាយូរអញ្ចឹងខ្ញុំក៏យក digital only អញ្ចឹងខ្ញុំយក digital only វាអស់ប៉ុណ្នេះ អស់10ដុល្លារអញ្ចឹងទៅដល់ពេលពេលយើង select digital យើងគ្រាន់តែបូក select digital មកបន្ទាប់មកយើង add to cart មក add to cart ហើយយើងវាយ email របស់យើងអញ្ចឹងទៅហ្នឹងហើយបើយើង tick បានន័យថាយើងនឹងទទួល promotion ពីគេបើគេ promotion នេះគេនឹងផ្ញើចូល email របស់យើងទៅខ្ញុំអត់ត្រូវការយើងខ្ញុំដក tick ហ្នឹងចោលខ្ញុំដាក់ sell my design ហ្នឹងទៅពេលយើង sell design ហើយគឺយើងដល់ពេលដែលកន្លែងយើងបាយយើងអ្នកនរគ្នាអញ្ចឹង មកផ្ទាំងហ្នឹង10ដុល្លារអញ្ចឹងអ្នកទាំងអស់គ្នា buy now ទៅអ្នកទាំងអស់គ្នាចុច buy now address របស់អ្នកទាំងអស់គ្នាអីចឹងអីចឹងមកតមកទៀត continue to payment ពេលដែលអ្នកទាំងអស់គ្នា continue to payment វាអត់ចាំបាច់កន្លែងមិញហ្នឹងយើងអត់បាច់ចាំបាច់អីបំពេញអីច្បាស់ណាស់ណាដោយសារយើងអត់ត្រូវការគេ delivery មកព្រោះឲ្យពេលយើងបំពេញអាហ្នឹងហើយយើងបង់លុយហើយគេនឹងឲ្យ link មកយើងសម្រាប់ download file ហ្នឹងភ្លាមៗហ្មងហើយយើងអាចយក file ហ្នឹងយកទៅ customize ខ្លួនឯងបន្តឬក៏យើងអាចយក file ហ្នឹងយកទៅ print យកផ្ទាល់តែម្ដង យើងអាច pay តាមកាត Google Pay PayPal ឬក៏ Visa កាតអីចឹងទៅតាមអ្នកទាំងអស់គ្នាហើយយើងចុច pay មកអញ្ចឹងពេលយើងចុច pay ហ្នឹងហើយយើងនឹង pay bill 10ដុល្លារហ្នឹងគេនឹងកាត់ចេញពីកងធនាគារយើងតបមកអូគេនឹងផ្ញើ file មួយទៅឲ្យយើងនៅក្នុង Gmail អញ្ចឹងពេលដែលខ្ញុំ pay លុយហើយហើយ វានឹង load file ហ្នឹងមកឲ្យខ្ញុំវានឹងផ្ញើ email ដែលខ្ញុំបញ្ចូលហ្នឹងផ្ញើ email ហ្នឹងមកឲ្យខ្ញុំដើម្បីឲ្យមាន link ក្នុងការ download អញ្ចឹងយើងអាចចុចលើពាក្យ download now មកវានឹងនាំយើងទៅអាកន្លែង file ដែលយើងអឺតែញហ្នឹងអញ្ចឹងយើងអាចចុច download now វាមាន file ច្រើនមែនតើសម្រាប់ឲ្យយើង download ទាំង4ជ្រុងទាំងបញ្ចូលហើយអញ្ចឹងមានមានឲ្យយើងទាំងអស់អញ្ចឹងយើង download តែ file ធំជាងគេមកក៏បានដែរពេលដែលយើង download ហើយ then boom យើងបានរូបភាពដែលយើងចង់បានយកទៅ print ចឹងអ្នកទាំងអស់គ្នាអាចយកនេះយកទៅ print ផ្ទាល់ហ្មងក៏បានដែរអ្នកទាំងអស់គ្នាប៉ុន្តែដូចខ្ញុំនិយាយចឹងសម្រាប់ខ្ញុំដោយសារខ្ញុំអត់សូវឆ្លាញ់អា design របស់គេហ្នឹងគឺខ្ញុំធ្វើវា design មកតង់ទៀតដោយខ្លួនឯងនៅក្នុង Photoshop ចឹងខ្ញុំយកទៅកែកុននៅក្នុង Photoshop បន្ត ហើយអ្នកនរគ្នាអាច print នៅកន្លែង print ដែលអ្នកនរគ្នាគាត់ថាអ្នកនរគ្នាស្រឡាញ់ឬក៏អ្នកនរគ្នាធ្លាប់តែ print ពីមុនអញ្ចឹងទៅឲ្យគេ print ទំហំប៉ុណ្ណាប៉ុណ្ណាអញ្ចឹងគេនឹង print ឲ្យអ្នកនរគ្នាហើយបន្ទាប់មកអ្នកនរគ្នាទៅរកកន្លែងលក់សុំដើម្បីដាក់សុំនឹងខ្លួនឯងទៅ ជាការស្រាច់ តែប៉ុណ្្នឹងឯងអ្នកនរគ្នាវាស្រួលមែនតើខ្ញុំសង្ឃឹមថាអីដែលខ្ញុំបង្ហាញនេះអាចជួយអ្នកនរគ្នាដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗដូចជាកណ្ដូដែលមានន័យសម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកយើងអូខេចឹងអរគុណអ្នកនរគ្នាមែនតើដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនចូលចិត្តកុំភ្លេចចុច like ចុច share មួយផងហើយជួបខ្ញុំនៅក្នុងវីដេអូក្រោយទៀតបើសិនចាំមើលទៅទៀតអាច click ខាងនេះឬ click ខាងនេះបាន and ជួបពួកយើងទាំងពីរនាក់ឯងទាំងពីរនាក់ទាំងពីរនាក់ដេប្រាំងឯហ្នឹងលបងអូខេជួបពួកយើងទាំងពីរនាក់នៅក្នុងវីដេអូក្រោយទៀតបាយបាយ